ត្រូវទៅប្រជុំគ្នានៅសហគមន៍ទេវតាសមាគមទេវតាហ្នឹងគេតែងតែនិយាយធូលល្អដែលខ្លួនប្រព្រឹត្តអញ្ចឹងបើអញសម្រាប់មនុស្សមានប្រវត្តិអាក្រក់អញ្ចឹងគ្មានមុខមាត់អីសម្រាប់ទៅចូលក្នុងសមាគមទេវតាទេអញ្ចឹងពាក្យថាអត់ធ្មត់បាននេះនាងនឹងទុកបានប៉ុណ្ណឹងអត់សម្រាប់តែបើអត់គិតពិចារណាអត់ត្រង់មិនបានទេនឹងអញ្ចឹងត្រូវតែសម្រាប់ហើយ ជាមួយនឹងការខន្តីហ្នឹងមិនមែនប្រើពាក្យមួយម៉ាត់ថាអត់ត្រង់ទៅខន្តីទៅអត់ត្រង់ទៅខន្ត្រីតីទៅដោយមិនពន្យល់ហេតុផលថាហេតុអីបានត្រូវអត់ធន់ហេតុអីបានត្រូវយើងខន្តីអញ្ចឹងប្រសិនបើមិនយល់ខន្តីមិនបានដូចញាតិញោមថាអញទ្រាំបានទេជាមួយនឹងអញទ្រាំបានហ្នឹងមកពីអត់យល់ឃើញទេវាអត់យល់ថារឿងដែលគួរទ្រាំហ្នឹងព្រោះហេតុអីវាមានមូលហេតុអីរបស់វា ធัวទាំងឡាយកើតមានព្រោះហេតុឃើញទេនាងនឹងដែលអត់ទ្រាំបានមិនសម្លាប់សូម្បីតែគេកាត់ដៃកូនរបស់នាងវិខកាត់ដោយអចេតនាណាអត់ទ្រាំបានពីព្រោះការគិតការយល់ទៅអត់ទ្រាំបាននឹងចឹងធម្មតាញាតិញោមនិយាយថាមនុស្សដែលទ្រាំមិនបានរហូតដល់ទៅ សម្រាប់សម្លាប់ខ្លួនឯហ្នឹងមកពីមនុស្សគិតខ្លីណាខ្លំនិយាយទេពេលហ្នឹង គិតខ្លីបានជាធ្វើអត្តឃាតបានជាធ្វើស្អីស្អីមនុស្សគិតខ្លីអញ្ចឹងជាមួយនឹងសេចក្តីអត់ធន់នឹងមិនមែនអត់ធន់ដោយសេចក្តីល្ងងទេ តែអត់ធន់ដោយសេចក្តីល្ងងយើងប្រើថាអត់ធន់មានកម្រិតដដែលអត់ទៅវាមិនតន់ដល់រឿងវាទេ ដល់រឿងវាចេញមកដដែលនឹងចឹងចឹងរឿងទាំងអស់ក្រៅពីការប្រឹងប្រែងឲ្យយល់ គ្មានអីជួយបានទេយល់នឹងគឺយល់ដោយខ្លួនឯងព្រោះពធនឹងជាសាធារណៈធัวមែនប៉ុន្តែមនុស្សមិនងាយយកបានញាតិញោមយើងមើលមើលក្នុងសង្គមបច្ចុប្បន្នកាលសម័យពលពតចាស់យើងថាអត់បាយកាហាយទឹកស្លាប់ប៉ុន្តែសពថ្ងៃនេះគឺភាកច្រើនស្លាប់ព្រោះតែមានទ្រព្យទៅវិញ មានសម្បត្តិហើយប្រើ មិន ប្រយ័ត្នប្រយែងមានឡានមានម៉ូតូជិះអត់ប្រយ័ត្នប្រយែងអីសពគ្រប់ហ្នឹងគឺថាសម័យនោះយើងបន្តោសបន្តោសថាមកពីពលពតសម្លាប់បានជាស្លាប់ប៉ុន្តែការពិតនៃជីវិតនេះណាមិនបាច់អ្នកសម្លាប់ក៏ស្លាប់ដែរដូចញោមប្រុសថ្មជាងញោមស្រីចេះតែពរនីពីញោមប្រុសការនោះគេប្រើឲ្យទៅស្លាប់ច្រើនលើក តាំងពីសម័យលន់នល់តាំងពីសម័យណាក៏ឲ្យតារឿងតបតាហ៊ានតបតាហ៊ានគឺញោមរហូតណាទៅរត់កាត់ក្របកភ្លើងយ៉ាងម៉េចទៅចាញ់យ៉ាងម៉េចឈឺយ៉ាងម៉េចទៅសែងលបោះសែងខ្មោចសែងសាច់អ្នកស្លាប់អ្នកអីនឹងធ្លាក់តែប៉ុណ្មួយដុំនឹងគេសម្លាប់ចោលយ៉ាងម៉េចយ៉ាងម៉េចគឺថាជួបសពគ្រប់អស់ហើយដល់តែឥឡូវនេះមានណាប្រើទៀតស្លាប់វាមិនគួរសោះ ឃើញដល់យើងពរនីអញ្ចឹងអញ្ចឹងអញ្ចឹងវាចេះតែក្តុកក្តួលក្តុកក្តួលក្តុកក្តួលមកពីជីវិតហ្នឹងវាមិនត្រូវស្លាប់ពេលនោះវាទៅតែត្រូវស្លាប់ពេលនេះតែប៉ុណ្្នឹងឯងនឹងអញ្ចឹងរឿងហ្នឹងវាអញ្ចឹងឯងព្យាយាមសម្រួលចិត្តថាឲ្យដឹងថាវាអញ្ចឹងឯងតាមពិតការយល់ថាអញ្ចឹងឯងគឺបញ្ញាប៉ុន្តែបើចិត្តយើងវាមិនតន់ព្រមព្យាយាមទៀតព្យាយាមគិតព្យាយាមពិចារ រណារហូតទាល់តែចិត្តនឹងវាព្រមតាមបញ្ញានឹងថាវាត្រូវតែអញ្ចឹងឯងប៉ុន្តែព្រមទម្រាំទៅទៅព្រមជាមួយអញ្ចឹងឯងក៏វាត្រូវការពេលវេលាដែរសំបីយើងបញ្យលមនុស្សហ្នឹងក៏មិនអាចទៅបខំឯងបខំទៅគិតអីអញ្ចឹងស្ដីឲ្យគ្នាឥន្ទ្រីក៏ត្រូវការពេលវេលា ខ្វះតែមួយពេលក៏មិនទុំដែរនឹងពីព្រោះវាជាការពិតស្អីក៏ជាការពិតដែរដូចជាអវាទធัวល្អអញ្ចឹងឯង មិនក៏មនុស្សមិននាំគ្នាស្ដាប់ទៅមិននាំគ្នាប្រតិបត្តិទៅថាវាអត់មានមិនគឺវាអញ្ចឹងឯងវាអញ្ចឹងឯងទៀតណាឥឡូវថាធម៌ល្អណាស់សិល5ល្អណាស់មិនក៏មនុស្សមិននាំគ្នាកាន់ឲ្យគ្រប់គ្នាទៅថាអត់មានមិនគឺវាអញ្ចឹងឯងទៀតវាត្រូវតែអញ្ចឹងឯងឥឡូវបដិបទាមានទៅកាន់ព្រានិព្វានឋានៈពាននឹងសុខណាស់មិនក៏មនុស្សមិនប្រតិបត្តិដើម្បីឲ្យទៅនិព្វានឲ្យបានដូចគ្នា ថាមានមិនទេគឺអញ្ចឹងឯងយល់ធូរអញ្ចឹងឯងអញ្ចឹងឯងនឹងមិនអញ្ចឹងឯងដូចយើងចេះឆ្ងល់ថាចំបិចផែនដីមិនរៀបឲ្យដូចថាទៅថាមិនបាច់ឆ្ងល់ទេគឺអញ្ចឹងឯងហើយចុះមេឃមេឃក៏មានយប់មានថ្ងៃថាមិនបាច់ឆ្ងល់ទេគឺអញ្ចឹងឯងហើយមានរដូវវស្សាជាមានភ្លៀងធ្លាក់ថានឹងវាអញ្ចឹងឯង ហើយចុះជីវិតហ្នឹងកើតមកមិនក៏ត្រូវស្លាប់ថាវាអញ្ចឹងឯងអញ្ចឹងឯងហ្នឹងគឺអញ្ចឹងឯងណាធัวហ្នឹងវាអញ្ចឹងឯងពាក្យថាអញ្ចឹងឯងហ្នឹងព្រះអង្គប្រើពាក្យថានិយាមនិយាមហ្នឹងគឺធម្មតាណាធម្មតាមានពីរជានិយាមដែលព្រះអង្គប្រើពាក្យថានិយាមមានន័យថាជាច្បាប់ឬខន្តជាទំនៀមជាធម្មតា ពីចិនយាមពូជអីស្វាយដកទៅជាស្វាយថ្នោតដកទៅជាថ្នោតស្រូវដកទៅជាស្រូវចេកដកទៅជាចេកគឺវាអញ្ចឹងឯងដោយសារតែពូជវាអញ្ចឹងឯងយល់ទេអញ្ចឹងឯងធួថ្ងៃហ្នឹងគឺធួអញ្ចឹងឯងណាពីជានិយមឃើញទេពីជានិយមហ្នឹងគឺជាទំនៀមរបស់ពូជ គឺអញ្ចឹងឯងហ្នឹងហើយហើយឆ្ងល់ថាមិនក៏ចេះដោះមកក្របប្រប៉ុណ្ណេះទៅដោះទៅដើមប្រប៉ុណ្ណានៃឯកាមុនណាដើមវានៅតាណាតែមិនឆ្ងល់ទេគឺអញ្ចឹងឯងយល់ទេឆ្ងល់ទេឆ្ងល់អីគឺវាអញ្ចឹងឯងឲ្យយល់ថាវាអញ្ចឹងឯងអឺដល់ពេលរាប់ពី ពីរចនិយាមហើយគឺឧតុនិយាមនិយាមរបស់រដូវកាលណាក្តៅទៅវាធ្វើឲ្យយើងបែកញើសយើងឆ្ងល់បែកញើសមកពីអីមកពីវាក្តៅវាល្ងាមកពីអីមកពីតិចហើយមិនបានអញ្ចឹងថាអញ្ចឹងឯងវាធម្មតាអញ្ចឹងឯងមានទៅឆ្ងល់អីរឿងក្រៅវិញអញ្ចឹងឯងហឹម ហើយតែយើងមិនព្រមថាអញ្ចឹងឯងវានៅតែឆ្ងល់ឆ្ងល់ភ្លៀងណាបកើតអីបកើតដល់យើងយល់ថាជាធម្មតាវិទ្យាសាស្ត្រគេសិក្សាមើលថាវាធម្មតាអញ្ចឹងដែរវាហួតពីដីទៅវាធ្លាក់មកពីមេឃមកវិញមកវាមានពីណាទៅបហូរទឹកមកនោះអាត្មាពីក្មេងអាត្មាទេវតានោមដាក់ឥឡូវយើងយល់អញ្ចឹងឯងសិនឥឡូវជឿទេពូជធម្មតាវាដុះធម្មតារបស់វាអញ្ចឹងឯងទេនឹងស្វាយដុះស្វាយស្រូវដុះស្រូវថ្នោតដុះ ថ្នោតតែមិនបានអញ្ចឹងវាអញ្ចឹងឯងហ្នឹងហើយធួមិនបាច់និយាយច្រើនហ្នឹងគឺនិយាយតែអញ្ចឹងឯងហ្នឹងហើយអញ្ចឹងឯងអដល់ព្រះអង្គប្រៀបធៀបពីធម្មជាតិផ្សេងផ្សេងហ្នឹងហើយយើងយល់សិនយើងយល់សិនបានព្រះអង្គចូលមកក្នុងជីវិតយើងម្ដងព្រះអង្គសម្ដែងអំពីចិត្តនិយមឃើញទេមិញហ្នឹងពីចិត្តនិយមឧត្តនិយមមើលតអ្នកស្ដាប់នឹងយល់ហើយ យល់បំណងដែលព្រះអង្គចង់និយាយឲ្យថាវាធម្មតាអញ្ចឹងវាធម្មតាអញ្ចឹងធម្មជាតិហ្នឹងវាធម្មតាអញ្ចឹងពូជអីវាដុះនៅពូជហ្នឹងរដូវក្តៅត្រជាក់ធម្មតាអញ្ចឹងឲ្យផ្ការីកឲ្យស្អីស្អីធម្មតាអញ្ចឹងកាលណាពលឺព្រះអាទិត្យមកធ្វើឲ្យការរីកធម្មតាអញ្ចឹងជាធម្មតារបស់ឧតតរបស់រដូវអញ្ចឹងដើម្បីប្រៀបធៀបឲ្យវាចូលមកដល់ខ្លួននេះព្រះអង្គប្រៀបធៀបធម្មជាតិអញ្ចឹង ចឹងបានស្មាននឹកឃើញអ្នកតែងចម្រៀងពីដើមឆ្លាតអញ្ចឹងបានចម្រៀងហ្នឹងវារស់នៅអាយុវែងជាងមនុស្សមនុស្សម្ចាស់សម្លេងស្លាប់អស់ហើយប៉ុន្តែចម្រៀងហ្នឹងនៅដោយសារអីចម្រៀងហ្នឹងផ្សារតបជាប់ពីធម្មជាតិហើយប្រពុតអញ្ចឹងព្រះអង្គសម្ដែងធម៌គឺផ្សារជាប់ជាមួយធម្មជាតិពីព្រោះសូម្បីជីវិតហ្នឹងក៏ជាធម្មជាតិដែរតែជាធម្មតាមនុស្សយើងចាត់ទុករបស់នៅជុំវិញខ្លួនថាជាធម្មជាតិ ចឹងព្រះអង្គនិយាយអំពីអ្វីដែលគិតឃើញងាយស្រួលមុនរួចទៅបានព្រះអង្គសម្ដែងអំពីចិត្តនិយមនិយមរបស់ចិត្តនិយមរបស់ចិត្តហ្នឹងវាវាជ្រៅបន្តិចវាជ្រៅបន្តិចលំបាកគិតបន្តិចដល់ដំណាក់កាលនៃការនិយាយពីចិត្តហ្នឹងព្រះអង្គនិយាយអំពីវិថីចិត្តវិថីចិត្តដែលកើត វាមានតាមលំដាប់លំដោយរបស់វាណាតាមទ្វាភ្នែកមានស្អីកើតមុនហើយបានស្អីស្អីស្អីស្អីតតតតមករហូតដល់ទៅមនោទ្វាអញ្ចឹងទៅអហើយលោភៈទោសៈមោហៈហ្នឹងវាមានអារម្មណ៍របស់វាទៅកើតឡើងដូចជាកាមរាគៈអញ្ចឹងវាកើតឡើងដោយសារជួបជាមួយនឹងអដ្ឋារម្មណ៍ជួបនឹងអារម្មណ៍ជាទីប្រាថ្នាជាទីពេញចិត្ត ជាទីត្រេកអរសោមនស្សកើតឡើងថាម៉េចបានអញ្ចឹងថាវាអញ្ចឹងហើយឃើញឃើញធัวការពីបច្ច័យអដល់តែជួបជាមួយនឹងអារម្មណ៍មិនល្អគេជេរបតិចឬក៏ត្រូវគេបៀតបៀនទៅក៏ទោមនស្សកើតឡើងទុក្ខវេទនាកើតឡើងអានឹងវាមិនថាវាអញ្ចឹងព្រោះវាជាអារម្មណ៍របស់វា អអីដល់គ្មានអ្នកណាសរសើរគ្មានអ្នកណាបញ្ជោអីចឹងទៅក៏ហីហីទៅថាម៉េចបានអញ្ចឹងថាវាអញ្ចឹងឯងវាជាធម្មតារបស់ចិត្តនឹងនេះខ្មែរនិយាយគ្រាន់តែចង់ឲ្យឆាប់យល់នៅក្នុងន័យធម្មតាទេប៉ុន្តែព្រះអង្គនិយាយជ្រៅជាងនឹងណាអដល់តែមួយទៀតព្រះអង្គសម្ដែងអំពីកម្មនិយាមកម្មនិយាមគឺជាទំនៀមធម្មតារបស់កម្ម កម្មអាក្រក់ឲ្យផលអាក្រក់កម្មល្អឲ្យផលល្អណាវាជានិយមអត់មាន ពីណាទៅបដូរលទ្ធផល របស់ កម្មបានទេ ផលរបស់កម្មការទុកមិនឲ្យ កម្មឲ្យផលប្រៀបដូចជាយើងច្របាច់បសៅក្នុងដៃអញ្ចឹងកាន់តែច្របាច់កាន់តែចេញ តែបើយើងទុក ធម្មតាប្រហែល ជាម្សៅអត់ចេញព្យាយាមយល់ព្យាយាមសិក្សាព្យាយាមដឹងអំពីជីវិតនឹងអញ្ចឹងព្រះអរិយបុគ្គលនឹងគឺលោកអាចរស់នៅ ជាមួយនឹងជីវិត ដែលកម្មកំពុងឲ្យផលតែផ្លូវចិត្តរបស់លោកបានសុខគឺត្រង់ដែលយល់ព្រមថាអញ្ចឹងឯងណាគឺត្រង់ដែលយល់ព្រមថាអញ្ចឹងឯងជីវិតហ្នឹងគឺអញ្ចឹងកើតមកវាត្រូវជួបអញ្ចឹង រស់នៅវាត្រូវជួបអញ្ចឹង មានតិចត្រូវលឺអញ្ចឹងមានភ្នែកត្រូវឃើញអញ្ចឹងមានច្រមុះត្រឹមធំក្លិនអញ្ចឹងមានអណ្ដាតត្រូវដឹងរសអញ្ចឹងមាន រូបកាយនេះត្រូវតែមានទុក្ខវេទនាត្រូវតែឈឺត្រូវតែថ្កាត់ជាធម្មតាអញ្ចឹងនឹងការព្យាបាលអីក៏ធម្មតាអញ្ចឹងទៅប៉ុន្តែវាអត់ខុសពីរឿងពិតទេរឿងពិតនៅតែជារឿងពិតដដែលកើតចាស់ឈឺស្លាប់ ជាសាធារណៈទុកណាជាសាធារណៈទុកប៉ុន្តែ ចំពោះតោមនស្សផ្លូវចិត្តវិញអាចថាជាអសាធារណៈទុកពីព្រោះមាន ចំពោះតែពុទ្ធជន និងអរិយបុគ្គលថ្នាក់ក្រោមចំពោះព្រះរហន្តមិនមានតោមនស្សទេព្រះអនាគាមីបុគ្គលក៏គ្មានតោមនស្សដែរធួថ្ងៃហ្នឹងអត់មានទេសអីច្រើនទេគឺទេសឲ្យយល់ថាគឺអញ្ចឹងឯងយល់ទៅ យល់ទេហ្នឹងដូចឥឡូវហ្នឹងមិនក៏លឺថ្មនិយាយហ្នឹងគឺមកពីអញ្ចឹងឯងពេលវេលាវាត្រូវដល់អញ្ចឹងឯងហ្នឹងហើយញាតិញោមចង់ដកមិនឲ្យលឺក៏មិនបានដែរពាក្យដែលអាត្មានិយាយហើយហ្នឹងគឺលឺរួចហើយចង់សារត្រឡប់ទៅវិញថាឲ្យកុំឲ្យលឺអត់បានទេគឺការពិតទាំងអស់ការពិតហ្នឹងគឺនៅក្នុងជីវិតនៅពេលដែលមកប៉ុលត្រូវអារម្មណ៍ដឹងហើយ គឺពិតទាំងអស់គ្មានអីកែប្រែបានទេហើយយើងថាបើមិនចង់លឺខ្ញុំដើរទៅឆ្ងាយលេងលឺលេងលឺអាពាកក្រោយទៅប៉ុន្តែពាកនេះលឺរួចហើយមែនឬមិនមែនហ្នឹងការពិតនៅតែជាការពិតបើយើងដឹងការពិតហើយវាចំណេញអីគឺចំណេញពេលវេលាចំណេញគំនិតចំណេញការងារធ្វើអ្វីអ្វីហ្នឹងគឺថាមិនចាំបាច់ស្អីច្រើន តែចំណេញចំណេញចំណេញយ៉ាងម៉េចឲ្យញាតិញោមឧទាហរណ៍ថាកុសលធម៌គ្រប់បែបយ៉ាងតើវាសំខាន់នៅលើស្អីកុសលធម៌គ្រប់បែបយ៉ាងសំខាន់នៅលើអីសំខាន់នៅលើផ្លូវចិត្តមែនទេហ្នឹងសំខាន់នៅលើផ្លូវចិត្តអ្នកដែលត្រាស់ ដឹងធម៌ភាកច្រើន ប្រតិបត្តិដើម្បីចិញ្ចាទុកភាកច្រើន មិនចាំបាច់ត្រូវការអីច្រើនទេទេហត់ដូចជាព្រះសម្មាសម្ពុទ្ធចឹងពេលដែលព្រះអង្គជាយាមដើម្បីត្រាស់ដឹងតើព្រះអង្គត្រូវការអីខ្លះដើម្បីធ្វើឲ្យព្រះអង្គត្រាស់ដឹងតើព្រះអង្គត្រូវការអីខ្លះយករាជសម្បត្តិទៅទេយកកូនប្រពន្ធទៅទេយកសម្បត្តិអីតិចតួចទៅតាមខ្លួនទេអត់ទេ តែមួយអង្គឯងគាត់ពីព្រោះផ្លូវនៃការរួចផុតទុកមិនមែនជាផ្លូវត្រូវការអីទេ មិនមែនជាផ្លូវត្រូវការសម្ភារៈអីទាំងអស់ព្រះសរិបុត្រព្រះមោគលាន ជាកូនព្រះមហាសាលមានទ្រព្យសម្បត្តិច្រើន ពេលដែលបួសមានទៅយកលុយកាក់ពីផ្ទះមកទេឬក៏ទៅធ្វើតង្វាយនេះ តង្វាយនោះអីសពគ្រប់នឹងដើម្បីឲ្យបានត្រាស់ជាពុទ្ធត្រាស់ជាសាវកបានជាអក្យសាវកនឹងមានយកស្អីទៅទេអត់ទេឃើញទេទីបំផុតពាក្យថាគុណធម៌គឺសិលសមាធិបញ្ញា ឃើញទេអត់មានអីទេតែពាក់ព័ន្ធជាមួយញាតិញោមនៅគ្រប់គ្រងផ្ទះព្រះអង្គពង្រៀនឲ្យយើងចេះធ្វើទានពីព្រោះវាពាក់ព័ន្ធជាមួយនឹងការដែលយើងជាប់ជំពាក់ច្រើនប្រសិនបើយើងមិនចេះជាប់ជំពាក់ច្រើនទេមិនបាច់ធ្វើទៀនក៏បានដែរមេរៀនទៀនហ្នឹងគឺរៀនឲ្យយើងចេះលះបង់ឲ្យយើងចេះចែករំលែកបង្កើតឲ្យយើងមានមេត្តាឲ្យយើងមានករណាចេះចែករំលែកសេចក្តីសុខដល់អ្នកដទៃប្រសិនបើចិត្តវាអត់ជាប់ជំពាក់ទេនៅឯណាដូចឯណា ដូចស្ដេចមួយអង្គនោះលោកសម្រេចស្ពាព្រះបច្ចេកពុទ្ធនៅក្នុងព្រះរាជវាំងប៉ុន្តែចិត្តលោកស៊ូទៅលោកជាប់ជាមួយវាំងទេអត់ទេនៅពេលដែលរាជអាមាត្យថ្វាយបង្គំលោកថាព្រះអង្គជាព្រះមហាក្សត្រទេកុំហៅយើងព្រះមហាក្សត្រយើងជាបច្ចេកពុទ្ធអីព្រះបច្ចេកពុទ្ធឯណា នៅ មានសក់នៅមានអលង្ការអញ្ចឹងលោកក្រណយកវហោះយកទៅបូតអញ្ចឹងមកជ្រុះអស់ ហើយជីវរក៏សម្រេចផ្សព្វគ្រប់ចឹងទៅហើយក៏ហោះទៅភ្នំគន្ធមាទៅនឹងចឹងអញ្ចឹងសួរថាតើដើម្បីឲ្យបានជាព្រះបជាកពុទ្ធត្រូវធ្វើអីខ្លះថាវាអត់មានធ្វើអីខ្លះទេហេតុផលដល់ហេតុបច្ច័យដល់វានឹងសំសម្រេចរឿងសំខាន់គឺយើងសន្សំនៅក្នុងជីវិតបច្ចុប្បន្ន ងាយងាយជាមួយនឹងជីវិតយើងធម្មតាដើម្បីឲ្យបានស្អីមួយហ្នឹងយើងសន្សំរឿយរឿយរឿយរឿយរឿយរឿយមានលុយច្រើនទិញរបស់មួយបានថាម៉េចបានបានថាមកវាវាគ្រប់ហើយយើងទិញមិនបានមកពីអីថាលុយវាមិនគ្រប់បន្បុនមិនមែនដូចលុយលុយគ្រាន់តែជាឧទាហរណ៍ខាងក្រៅប៉ុន្តែបុនគឺជាធម្មជាតិដែលនៅក្នុងផ្លូវចិត្តងារញាតញោមហើយញាតញោមកាន់តយល់កម្មផលទៅ មានសេរីភាពវាអត់មានស្អីមកសង្កត់ក្បាលយើងវាអត់មានអីមកសង្កត់ក្បាលយើងអញ្ចឹងបានអាត្មាសរសើរជនជាតិឥណ្ឌាជនជាតិឥណ្ឌាតែថាជឿអីគឺមិនងាយពីណាកែទេក៏ប៉ុន្តែបើហ៊ានថាកែគឺដាច់ផឹងផឹងមកដាច់ផឹងផឹងហ្មងអត់មាននេះផងនោះផងនេះផងនោះផងអត់ទេគឺធ្វើអីគឺច្បាស់ដូចអ្នកមកនៅវត្តជាមួយលោកនៅ New Delhi អីចឹងមកបំរើលោកចឹងមែនប៉ុន្តែឲ្យឲ្យដូរសាសនាមកជាពុទ្ធសាសនាហ្មងអ្នកខ្លះអត់ទេគឺនៅតែច្បាស់លាស់របស់គេអញ្ចឹងប៉ុន្តែបើសម្រាប់ចិត្តថាដូរគឺច្បាស់លាស់មកមើលឯកសារបណ្ឌិតអាំបេកានេះថ្ងៃប្រហែលនេះមនុស្សទៅរាប់សែនអ្នកទៅកន្លែងអតីតកាលណាហ្នឹងហើយហ្នឹងហើយរាប់សែនអ្នកគឺទៅបដូរជំនឿបដូរការប្រព្រឹត្តតែម្ដង ហើយគេសម្ភាសបរិស័ទហ្នឹងដែលបានថ្វាយខ្លួនជាពុទ្ធបរិស័ទហ្នឹងគាត់ថាតាំងពីគាត់បានដើរតាមព្រះសម្មាសម្ពុទ្ធមកក្បាលគាត់មានសេរីភាពគាត់ថាអញ្ចឹងពីមុនហ្នឹងគឺថាធ្វើនេះបន្តិចហ្នឹងអាទិទេពនេះខឹងធ្វើអីបន្តិចទៅអាទិទេពនោះខឹងដល់តែគាត់បានដូរការយល់របស់គាត់ ដើរតាមមេគាពពុទ្ធព្រះអង្គថាពពុទ្ធអត់មាននៅលើក្បាលគាត់ទៀតប្រពុតគ្រាន់តែប្រាប់ផ្លូវមួយឲ្យគាត់ដើរតែប៉ុណ្ណោះ គាត់សម្រេចចិត្តដោដោយខ្លួនគាត់គាត់មានសេរីភាពបញ្ចេញសមត្ថភាពខ្លួនឯងនេះឯងគឺយល់ការពិតប្រសិនបើយើងគោរពព្រះសម្មាសម្ពុទ្ធគ្រាន់តែដូចជាអាទិទេពនៅលើក្បាលសុំសុខពីព្រះអង្គមិនបាច់ដូរក៏បានជឿអីជឿទៅតែប្រពុតមិនមែនបុគ្គលបែបហ្នឹងទេគឺព្រះអង្គឃើញផ្លូវហើយប្រាប់ផ្លូវឲ្យយើងដើរហ្នឹងហើយហើយបែរមកមើលយើងវិញចុះមិនដឹងបល័យកាត់អីខ្លះទេរាល់ថ្ងៃចូលឆ្នាំមិនដឹងប្រមាណមុខ អាសកលនោះក៏មកដែរតែឥឡូវនឹងមានប៉ុនសង្សារអីកុំតហួសវ័យនេះកុំអីសង្សារគេដែរណាយើងណាមែនទេកុំតហួសវ័យទេនៅមួយ10អីហ្នឹងគឺចាប់ឈ្នះដូចតែគ្នាឥឡូវហ្នឹងគឺថាឲ្យត្រឹកឃើញស្អីមកហ្នឹងមិនបានតែមកនឹងវាអត់ច្បាស់ឥឡូវសួរខ្លួនយើងតែយើងច្បាស់អីមួយអានៅណាច្បាស់ឲ្យប្រកាសស្អីមួយអានៅអត់ទេណា ឥឡូវយើងមើលអ្នកដែលដើរតាមព្រះសម្មាសម្ពុទ្ធគឺសុទ្ធតែជាអ្នកច្បាស់លាស់ហើយមកនឹងសួរថាតើកើតមកជាជនជាតិពុទ្ធទេថាអត់ទេអត់មានកើតមកជាជនជាតិរបស់ពុទ្ធអត់មានជាគ្នារបស់ព្រះអង្គអត់ទេសុទ្ធតែផ្សេងផ្សេងទាំងអស់អ្នកដែលមកជាសាវកមានអេតតកៈនេះដែលអាត្មាកំពុងកសាងនៅជុំវិញបច្ចេកដីហ្នឹងទាំងអស់អង្គជាអសិតិមហាសាវកហ្នឹងមកពីគ្រប់សាសនាទាំងអស់អត់មាន កើតមកសម្រាប់មកកាន់ពុទ្ធសាសនាអត់ទេព្រះសិរីបុត្រមកលៀនព្រមបាញ់សាសនាសុទ្ធអត់មានពុទ្ធសាសនាទេក៏ប៉ុន្តែមកជួបព្រះសម្មាសម្ពុទ្ធគឺថាច្បាស់លាស់ឃើញការពិតច្បាស់លាស់នឹងហោវៀងគីសព្រាមនឹងហោកអញ្ញាកន្តញ្ញាក៏ព្រាមសិទ្ធិព្រាមទាំងសាសនាកាលនោះធំជាងគេគឺព្រាមនឹងឯងព្រំមាញ់សាសនានឹងឯងប៉ិនសួរថាតើអ្នកទាំងអស់គ្នាដែលចូលមកប្រពុតហើយជួយសាសនា ផ្សាយឲ្យព្រាមទៀតទេអត់ទេព្រោះឃើញការពិតឃើញការពិតឥឡូវឧទាហរណ៍អាត្មាលើកពីវៀងគីស័កមួយចុះវៀងគីស័កហ្នឹងមានមុនពូកែណាក្បាលមនុស្សក្រក់ក្រន់តែគោះបីប៉កទេដឹងថាទៅកើតឯណាឆ្លើយមកប្រាប់ដឹងកន្លែងកើតអាណាក្លែកនរកអាណាទៅឋានសួគ៌ណាទៅកើតណាដឹងមកដល់តែមកជួបព្រះសម្មាសម្ពុទ្ធព្រះអង្គឲ្យក្បាលព្រះរហន្តមួយ គោះប៉កប៉កទៅអត់ឆ្លើយបានស្អីឆ្លើយក៏លោកបរិណពៀនហើយឆ្ងល់គោះទៀតគោះឡើងបែកញើសដល់អញ្ចឹងកើតទេត្រូវសុំរៀនសុំចាញ់ប៉ុន្តែសុំរៀនព្រាមមិនមិនឆ្អែតនឹងការរៀនមុនញាតិញោមដល់អញ្ចឹងទៅព្រះអង្គថាទេមុនតថាគតនេះมันអាចបង្រៀនដល់កុហកបានទេដល់បួសដោយតថាគតបានបរៀនបាន សំណាងឯងបានអាត្មាយកមុនហ្នឹងមកទេសឲ្យស្ដាប់អត់បួសនោះណោះហ្នឹងហើយហើយកូនសិស្សកូនសិស្សចេះតែវល់លោកគ្រូកំបោះពពុតចេះដាក់មុនស្នេហ៍តែចូលទៅចេញមកវិញមិនបានទេហ្នឹងហើយតែទៅនឹងសូត្រមុនលួងចិត្តវែងអស់ភ្លេចធៀបដើមអស់ឥឡូវហើយកូនសិស្សចេះតែវល់ចេះ បានគ្រូនឹងថាទេយើងតែរៀនចេះយើងមកវិញតែរៀនចេះមកវិញចាំមើលតែរៀនចេះមកវិញសុខចិត្តបួសដល់បួសទៅរៀនរៀនរៀនរៀនទៅព្រះអង្គសម្ដែងអំពីអមតៈធម៌ហើយបរិស័យលោកគ្រប់មួយសែនកាប់មកសម្រេចជាព្រះរហន្តបាត់ទៅដល់សម្រេចជាព្រះរហន្តបាត់ទៅឃើញអវិជ្ជាខ្លួនឯងចេះនឹងអត់ប្រយោជន៍ ជាដេរិឆានវិជាមិនមែនត្រឹមអត់ប្រយោជន៍ទេឃើញខ្លួនឯងចឹងថាជាដេរិឆានវិជាជាវិជាប្រជាវិជាវាមិននាំទៅរកឋានសួគ៌នឹងព្រះនិព្វានតេរិឆានវិជានឹងមិនមែនបោះសត្វដេរិឆាន ទេមានន័យថា ជាវិជាទៅតឹងឋានសួគ៌នឹងព្រះនិព្វានទៅតឹងប្រយោជន៍ដល់តែកូនសិស្សសួរថាលោកគ្រូមិនអីចេះនៅថាចេះហើយសឹកវិញអត់សឹកទៅស្អីសឹកទៅស្អីទៅរកស្អី នឹងមកពីអីថាមកពីឃើញការពិតស្រឡះស្រឡះអញ្ចឹងណាមកពីមនុស្សនឹងឃើញ ប្រយោជន៍ពិត ទៅផ្លះបានហើយស្មាមិនបតោសទេហើយញាតិញោមស្អីក៏ស្អីដែរហ្នឹងវាមិនស្រឡះសោះថាមកពីអីថាមកពីមិនតន់បានផលប្រយោជន៍ពិតប្រកបមិនតន់មានខ្លួនឯងជាទីពឹងពិតប្រាកដប្រសិនបើញាតិញោមមានខ្លួនឯងជាទីពឹងពិតប្រកបមិនខំទេណាកុំខំអញ្ចឹងលោកទេអញ្ចឹងឯងទៅវិញឯងបោះស្អីចោលអស់កុំប្រឹងបោះប្រឹងយល់វិញ ប្រឹងយល់វិញកាលណាញាតិញោមយល់ទោះបីថ្ងៃក្រោយអាត្មាថាកុំបោះញាតិញោមគង់តែបោះមិនបាច់អាត្មាហាមទេឲ្យតែយល់តួយ៉ាងដូចជាអាត្មាប្រាប់ថាឥឡូវញាតិញោមបលៈឈូងនៅមុខញាតិញោមអត់ជឿកុហកកណាពោះជូងវាស្អិតស្អិតជូតមកវាអត់មានជាប់ដៃទៀតមកប្រាប់ថាជូងនៅមុខលៀងចេញញាតិញោមមិនជឿទេព្រោះមិនឃើញតែមកប្រាប់ថាមិនបាច់លៀងចេញទេណា បញ្ជូនប្រឡាក់មុខហើយពេលញាតិញោមកើតសង្ស័យទៅឆ្លុះកញ្ចក់មើលនៅពេលដែលញាតិញោមឃើញជុំប្រឡាក់មុខហើយមកថាកុំលៀងអីទុកទៀតទៅទុកទេទុកទេមិនទុកទេអញ្ចឹងហើយបានជាធัวនឹងព្រះអង្គថាជាធัวគឺព្រះអរិយបុគ្គលដឹងពិតឃើញពិតដោយបច្ចវេកណញ្ញាណបច្ចវេកណញ្ញាណដូចកញ្ចក់អញ្ចឹងសម្រាប់ឆ្លោះនៅពេលឃើញហើយមិនបាច់ណាហាម5ទេគឺ มันអាចនរណាដឹកនាំបានទៀតឡើយពេលថាមិនអាចដឹកនាំអាដឹកនាំខុសដឹកនាំត្រូវមិនអីទេដូច្នេះសរុបសេចក្តីមកហេតុអីបានជាញាតញោមបលាយកាប់ច្រើនម៉េះចម្លើយគឺអញ្ចឹងឯងអញ្ចឹងឯងទៀតហើយមិនបានអញ្ចឹងឯងថាមកពីយល់មិនតាន់ច្បាស់មិនបានយល់មិនតាន់ច្បាស់ថាមកពីអញ្ចឹងឯងតែមកពីអញ្ចឹងឯងរឿងហ្នឹងវាគ្មានក្រៅ ស្អីក្រៅពីអញ្ចឹងឯងទេហើយមិនបានមិនច្បាស់ថាមកពីការសិក្សានឹងមិនដិតដល់ការស្វែងយល់នឹងមិនដិតដល់នឹងមូលហេតុរបស់វាអញ្ចឹងពីព្រោះបញ្ញាដែលកើតឡើងណាមិនមែនដោយការសុំទេព្រះអង្គសម្ដែងមានហេតុមួយគឺការចូលទៅរកសាមណៈសាកសួរបញ្ហាប៉ុន្តែយើងមើលដំណើរយើងទាំងឡាយនេះដែលយើងទៅជួបប្រសងក្តីទៅជួបអីក្តី តើសំខាន់របស់យើងយើងចូលទៅសួរបញ្ហាដើម្បីបាត់ឆ្ងល់ឬក៏អត់ឬក៏អត់ណាហ្នឹងឆ្ងល់អីក៏ឆ្ងល់ទៅស្ដាប់មកក្រេហ្នឹងមនុស្សដែលព្យាយាមឆ្ងល់ឆាប់ចេះញាតញោមដូចជាញោមឆេងអៀងចឹងស្ដាប់ធម៌អាភ្លាមអានិយាយពីយ៉ាងកេញចិត្តវេតយតាំងតាំងទុក្ខស្មន្តិអានិយាយរឿងហ្នឹងដែលគាត់ចាប់អារម្មណ៍គាត់ថា ទីប្រែឲ្យឲ្យមិនក៏ស្ដាប់បញ្យល់ការសោយអារម្មណ៍ណាការសោយអារម្មណ៍នោះជាទុកតាមសួរដល់ការសវណ្ណទៀតបញ្យល់បញ្យល់ថាយល់គាត់ទៅដេកមើលនេះអត់យល់ទៅសួរទៀតទីបំផុតគាត់ចេះអភិធម្មជាងគេគឺផ្ដើមពីការឆ្ងល់មែនមែនហើយញាតិញោមស្ដាប់អត់សួរស្មានតែចេះហ៎ស្ដាប់ស្ដាប់អត់សួរនឹងស្មានតែចេះគឺអត់ចេះហ្នឹងហ្នឹងហើយ ចឹងបានថារឿងហ្នឹងគ្មានអីក្រៅពីការយល់ទេឥឡូវយើងគ្រាន់តែប្រៀបធៀបប្រៀបធៀបអញ្ចេះញាតិញោមការដែលយើងអត់តន់ជឿបនសោះអត់តន់មានសទ្ធាសោះយើងអត់ដឹងអីទេឥឡូវបើយើងប្រៀបធៀបយើងឥឡូវហ្នឹងហើយនឹងយើងនៅពីក្មេងខុសគ្នាទេខុសគ្នាពីក្មេងយើងអត់ចេះធ្វើបនខ្វែងគុំលោកមិននឹងចេះផងមិននឹងដឹងថាសិលនឹងយ៉ាងម៉េចផងដឹងប៉ុណ្ណឹងក៏ដឹងថារៀងប្រសើរបន្តិចដែរចុះតម្រុបទៅយល់ជាងហ្នឹងណា ទម្រាំតែចេះជាងនឹងទម្រាំតែយល់ជាងនឹងតើវាប្រសើរប៉ុណ្ណាឃើញទេហ្នឹងហើយពីមួយថ្ងៃទៅមួយថ្ងៃឲ្យតែយើងព្យាយាមស្ដាប់ព្យាយាមយល់យល់បានបន្តិចទៅបន្តិចទៅបន្តិចទៅវាអាចកើតមាននេះដែរក៏ប៉ុន្តែយើងយើងគ្រាន់តែប្រៀបប្រៀបធៀបដូចញោមប្រុសអាត្មាអញ្ចឹងគាត់នៅជុំវិញផ្ទះនឹងមនុស្សនិយាយពាក្យអញឯងអាហងអីសពគ្រប់ដល់គាត់ដើរធ្វើបុណ្យទៅគាត់និយាយទៅលំអ្នកមីងអីអីលើកដៃសាពះអញ្ចឹងទៅ ដល់គាត់ទៅស្រុកម្ដងម្ដងគាត់ភ្ញាក់គាត់ភ្ញាក់លេងគេហៅគាត់អីពាក្យពាក្យអាក្រក់អាក្រក់នោះហើយដល់ដើរធ្វើបន់ជាមួយអ្នកធ្វើបន់មាននិយាយពាក្យអាក្រក់អីពេលជួបគ្នាមិនជួនបន់គ្នាមិនអញ្ចឹងហ្នឹងដល់អញ្ចឹងទៅវាសំតិចរឿងល្អទៅដល់លើគេជែកស្រែកស្រែកជេរកូនគាត់ភ្ញាក់អាហ្នឹងយើងទៅតែបានល្អបន្តិចទេណាមិនមែនតន់ល្អច្រើនទេណាល្អបន្តិចទេយើងឃើញថាអូជីវិតហ្នឹងប្រសើរប៉ុណ្ណឹង យើងធ្វើបុណ្យយើងជ្រះថ្លាបូជាទៅយើងជ្រះថ្លាសบายចិត្តប៉ុណ្ណឹងចុះទម្រាំទៅបុគ្គលអ្នកជ្រះថ្លាជាងយើងទម្រាំទៅបុគ្គលអ្នកយល់ដឹងច្រើនជាងយើងតែចិត្តរបស់លោកនឹងបរិសុទ្ធយ៉ាងម៉េចយល់ទេយល់បានហើយគឺធួថ្ងៃហ្នឹងគឺអញ្ចឹងឯងហ្នឹងហើយមិនអានបលាយកាត់ច្រើនម៉េះថាអញ្ចឹងឯងហើយដល់លទ្ធផលក៏អញ្ចឹងឯងវាគ្មានច្បាស់លាស់អីមួយទេគឺអញ្ចឹងឯង នឹងចឹងអញ្ចឹងការសម្ដែងពធមកប៉ុណ្ណេះសំគួរដល់នៅពេលវេលានឹងបញ្ចប់តែប៉ុណ្ណេះឯងអេវ៉ាំងស្បាត់ស្បែនៅមុខពោធិព្រឹកទីមុតបរាជ័យណោះហើយមួយអង្គទៀតនោះទៅគម្រាមញោមបើញោមមិនកាន់សិលទេ អាត្មានឹងសឹកដល់ផឹកស្រាវ៉ាសែញោមទៅគម្រាមអញ្ចឹងណាវាបានប្រយោជន៍ស្អីយើងចេះដឹងមកពីណា អាត្មានិយាយរំលឹកញោមប្រុសតិចចុះតាមពិតមិនមែនគាត់មិនចង់កែប្រែទេចឹងយើងចង់កែប្រែមនុស្សម្នាក់ជាងការមិនមែនតាមចិត្តចង់របស់យើងទេអានឹងក៏ជាភាពល្ងងខ្លៅរបស់យើងដែរពេលដែលអាត្មាមកបង្រៀននៅពោធិ៍សាត់ឆ្នាំដំបូងណា អើទៅបរៀននៅតកៅខេត្តតកៅដំបងមុនមកពោធិ៍សាត់ម៉ាអង្វរឲ្យញោមញោមកាន់សាលទៅញោមប៉ុន្តែគាត់ទៅវត្តរាល់ថ្ងៃអញ្ចឹងយូរយូរទៅគាត់លះបានបរិយក៏គាត់លះស្រាក៏គាត់លះលះអស់ប៉ុន្តែនៅរឿងដាក់មងចង់សទូចិញ្ចឹមកូនគាត់ថាមិនមែនញោមមិនចង់លះទេ ប៉ុន្តែមើលកូនកូនតូចតូចតើញោមធ្វើម៉េចជីវិតពិតទៅសំខាន់មែនទេញាតិញោមជីវិតពិតអញ្ចឹងអ្វីដែលអត់ប្រយោជន៍គាត់លះអស់ហើយស្រាក៏គាត់លះសំបីបរិយដែលគាត់ជក់តាំងពីមិនតាន់ឆ្លៀកឆ្លៀកខោក៏គាត់លះប៉ុន្តែគាត់ប្រើពាក្យមួយម៉ាត់ថាតើឲ្យញោមត្រំឃើញក្មេងៗនេះប្អូនប្អូននេះនៅភ្នែកកន្លងកន្លងអត់យ៉ាងម៉េចកើត ពីព្រោះមុខរបស់យើងអត់មានអីក្រៅពីនឹងស្រែហើយខែពីនឹងនៅតំបន់ហ្នឹងគឺត្រូវតែធ្វើនេសាទថ្មថយមកគិតវិញថាមិនមែនតាមចិត្តយើងចង់កើតទេ យើងត្រូវតែរកវិធីសាស្ត្រទៀតនឹងថ្មនិយាយពីរឿងក្រុមគ្រួសារថ្មដែលថ្មកែញោមឲ្យគាត់កាន់សិល យើងមិនអាចគ្រាន់តែថាឥឡូវនឹងធัวនឹងត្រូវហើយខ្ញុំឯងត្រូវតែលះបង់សួរថាតើមានអីដើម្បីឲ្យគាត់សង្ឃឹមដើម្បីឲ្យគាត់លះបង់ឃើញទេចឹងហើយបានជាពាក្យមួយគេថានិយាយស្រួលតែធ្វើលំបាទនឹងទ្រឹស្ដីសនុកនិយាយក៏ប៉ុន្តែ ជីវិតពិតទៅលំលំបាកអញ្ចឹងហើយបានជាអ្នកសំបីប្រកែកទេសយ៉ាងម៉េចសឹកទៅវិញប្រពន្ធជេរទាំងអស់ វាមិនមែនស្រួលដូចនិយាយទេជីវិតពិតហ្នឹងមិនមែនស្រួលដូចនិយាយទេមែនឬមិនមែនមែនឬមិនមែនញាតិញោមចាំកូនដឹងហើយបាក់ទេហ្នឹងហើយមិនមែនស្រួលទេមិនមែនញាតិញោមមិនចង់ឲ្យញោមអាត្មាណាជិះមើលណាពីមុនគាត់ទៅដាក់មួងគាត់ទៅពេលថ្ងៃដល់ពេលដែលអាត្មាបយលគាត់យូរយូរយូរយូរទៅគាត់លែងហ៊ានទៅដាក់មួងពេលថ្ងៃគាត់ខ្មាស់គេ គាត់ខ្នះថាកូនអញខ្លាយជាគ្រូបង្រៀនគាត់គិតចឹងខ្លាយជាគ្រូបង្រៀនហើយខ្លាយជាអ្នកដើរទេសនាប្រាប់គេទៀតគាត់ខ្លាចប៉ះពាល់កិត្តិយសអាត្មាទៀតគាត់លោភទៅដាក់មោមពេលយប់ពេលថ្ងៃគាត់មានទៅដាក់ទេនឹងមានន័យថាគាត់ចាប់ផ្ដើមកែប្រែហើយតែកែប្រែតាមកម្រិតសមត្ថភាពរបស់គាត់ពេលថ្ងៃគាត់អត់ហ៊ានទៅ ពេលយប់គាត់លោភទៅសុខចិត្តទៅពេលយប់លំបាកលំបិនគាត់ទៅពេលយប់មានន័យថាគាត់កែប្រែហើយចឹងខ្មែរកាន់តែអាណិតគាត់ដឹងថាគាត់កែប្រែបើគាត់មិនកែប្រែគាត់មិនធ្វើចឹងទេហ្នឹងហើយគាត់ប្រឹងហើយប្រឹងអស់ពីលទ្ធភាពរបស់គាត់ហើយដែលគាត់ធ្វើអញ្ចឹងហ្នឹងហើយចាប់ពីនោះមកបានអាត្មាគិតថាมันអាចក្រំតយោធัวយកទៅដាក់ឲ្យគាត់បានទេនឹកឃើញទៅដល់ពេលដែលព្រះអង្គសម្ដែងព្រះធម៌ ប្រងសំដែងសតិប្បដ្ឋានសំដែងនៅសណាប្រងសំដែងនៅដែនកោរៈមិនបានតំបន់ផ្សេងផ្សេងប្រងមិនសំដែងធួនឹងមកពីតំបន់ផ្សេងផ្សេងមិនធូរធារដោយតំបន់នឹងទេតំបន់កោរៈគឺជាតំបន់ដែលសម្បូរសប្បាយដោយស្រូវអង្គរដោយធនធានអញ្ចឹងមនុស្សងាយក្នុងការប្រព្រឹត្តធម៌ បើនិយាយពីសម័យនៃមហាកុសលក៏វាត្រូវមានអាហារជាទីសប្បាយបរិស័ទជាទីសប្បាយកថាជាទីសប្បាយអាវាសជាទីសប្បាយឃើញទេវាមានវត្ថុជាទីសប្បាយអញ្ចឹងបរិស័ទជាទីសប្បាយអញ្ចឹងអញ្ចឹងជាមួយមនុស្សដែលកំពុងអត់មានផ្លូវដើរថាតើមានស្អីសង្ឃឹមក្រៅពីនឹងដើម្បីលះបង់របស់នឹងពីព្រោះយើងសម័យហ្នឹងវាមិនមែន និស័យព្រះអរិយៈទេមិនដូចអរិយៈស្ទូចត្រីទៅដល់ព្រះអង្គសម្ដែងថាអរិយៈនឹងស្ទូចត្រីអញ្ចឹងគេមិនហៅអរិយៈទេអីអីព្រះអង្គសម្ដែងបោះដងស្ទូចចោលភ្លាមមិនអញ្ចឹងទេ សម័យយើងហ្នឹងគឺមិនមែនអញ្ចឹងទេ គឺជាសម័យដែលត្រូវពន្យល់ហេតុផលដ៏ច្រើន ហើយជាសម័យដែលរស់នៅ មិនសូវចេះសន្តោសគ្នា គឺជាសម័យប្រកួតប្រជែងគ្នាចាប់ពីនឹងមក ថ្មមិនតន់ទៅទេសនាអីកាលនោះព្រោះថ្មស្អប់លោកអ្នកទេសនាសងប់ស្អប់ហ្មងឲ្យតែលោកណាប្រកែកទេសនាថ្មស្អប់បដ ாய் នឹងមិញតែឥឡូវមកខ្លួនឯងទេសដែរស្អប់អញ្ចេះទេសទេសទេសមានញោមធន់ទៅសឹកយកញោមធន់សឹកយកកូនញោមធន់នឹងស្អប់អញ្ចឹងឯងនឹងអញ្ចឹងបើមិនចង់ទេសសោះនោះណាទេសទេសទេសយាយយាយមានកូនកំមុំរាប់អានធ្វើកូនធោះកូនធោះចុះឡើងកូនណាកូនប្រសា ស្អប់អញ្ចឹងអញ្ចឹងឲ្យបានរៀន7 8ឆ្នាំហើយអាត្មាទៅផ្ទះមិនដែលទេសហើយញោមប្រុសចិត្តទៅសួរហេលោកកូនទៅរៀនយូរហើយមិនក៏មិនទេសនាហេអាត្មាមានរៀនទេសណាអាត្មារៀនបល័យបកូនោះទេហ្នឹងហើយញោមចិត្តថាចិត្តបើលោកកូនមិនទេសណាដឹងតែចេះហេមិនរៀនទេសណាព្រោះខ្លាចទេសហើយ ធ្វើមិនបាន ដូចមាត់សឹកទៅវិញគេទេសឌីលហ្នឹងហើយវាខ្លាចអញ្ចឹងឯងឥឡូវទេសយូរជ្រុលខ្លួនឥឡូវនេះ ហ្នឹងហើយហ្នឹងហើយដល់ចឹង បានស្មាកែ កំណត់សារឡើងវិញថា មិនមែនញោមមិនចង់ធ្វើទេ ទៅវត្តក៏ទៅរាល់សិលហើយ ធ្វើធ្វើបន់ណាក៏កត់ទៅដែរតែកូនចៅច្រើនមិនអាចគាត់មិនមានប្រាក់ខែគាត់មិនមានស្អីក្រៅពីធ្វើស្រែហើយនៅនេសាទហ្នឹងគាត់ថាអញ្ចឹងបែរតែញោមមាត់ពីរនាក់ញោមហូបអំបិលប្រហុកក៏បានដែរប៉ុន្តែកូនតូចតូចនេះឲ្យញោមធ្វើម៉េច បានថ្មគិតថារឿងនេះមិនមែនមកពីគាត់ទេមកពីថ្មខ្វះសមត្ថភាព ជួយគាត់គិតអញ្ចឹងមិនមែនមកពីគាត់ទេគាត់ជាមនុស្សកំពុងតែចង់កែប្រែហើយប៉ុន្តែអ្វីដែលសំខាន់មកពីថ្មខ្វះសមត្ថភាពជួយគាត់ចឹងបានថ្មត្រូវកសាងកិត្តិយសត្រូវតែសម្ដែងព្រះធម៌យ៉ាងហោចណាស់ក៏មានបច្ច័យ4ឧបធម្មគាត់ ឲ្យគាត់រស់ត្រឹមតែថាថ្លៃមហូបចោះនេះនេះថ្មនិយាយពីរឿងថ្មផ្ទាល់ហើយណាបើសិនជាថ្មអាចឲ្យថ្លៃមហូបគាត់បានគាត់នៅ តែមិនលះទៅញោមប្របាននិយាយមែនទេចឹងមែនទេហ្នឹងហើយប៉ុន្តែដូចចិត្តមែននៅ ពេលដែលថ្មបានផ្ដល់គាត់មិនច្រើនទេញាតិញោមបានតែមួយខែ100000អីតិចតួចហ្នឹងបិទរបៀបពីខ្លួនឯងមិនប្រើប្រាស់អីទេ100,000ឬក៏ជាង100,000ប៉ុណ្ណឹងញោមបោះមងចោលអស់ ហើយគាត់ធ្វើតែស្រែធ្វើតែអីធម្មតាអញ្ចឹងទៅអាត្មាសប្បាយចិត្តហ្នឹងហើយអញ្ចឹងបានថាអាត្មានិយាយមកហ្នឹងមិនមែនថាអួតគុណសម្បត្តិអីទេប៉ុន្តែថារឿងដែលយើងកែប្រែមនុស្សជួនកាលមិនស្រួលដូចយើងនិយាយទេណាមិនស្រួលដូចយើងនិយាយទេជួនកាលយើងគ្រាន់តែចេះបន្ទោសមិនក៏មិនកាន់សិល5ទៅជួនកាលយើងមិនតាន់ដឹងស្ថានភាពគ្រួសារគាត់យ៉ាងម៉េចទេអញ្ចឹងបានជាយើងត្រូវតែស្វែងយល់ឲ្យច្រើន ចឹងហើយបានជាអ្នកប្រែធំធំនឹងសម្ដីគេដូចមាសចឹងណានិយាយទៅហើយគេស្ដាប់ចូលមិនធ្ងន់មិនខ្លាំងប៉ុន្តែគេទទួលបានយើងជួនកាលរៀនធម៌ព្រះអង្គភ្លាមភ្លាមនឹងនិយាយបាច់បាច់បាច់បាច់យកតែចង់ដល់ទៅពៀនហ្មងវាទៅវាអត់រួចណាទៅវាអត់រួចពូបនិស័យយើងរាល់ថ្ងៃនេះមិនមែនបនិស័យសោតាទេគឺបនិស័យស្ដាប់ច្រើនម្ដងបន្តិច ម្ដងបន្តិចម្ដងបន្តិចបានយល់ទៅយល់ទៅយល់ទៅ គឺចម្រេលដូចជ្រៀងជ្រាំងសមុទ្រអញ្ចឹងនឹងចឹងអញ្ចឹងដំបងឡើយហ្នឹងកូននេះត្រូវតែខំព្យាយាមដោយខ្លួនឯងណាហើយអ្វីដែលយើងចង់អប់រំគ្រួសារហ្នឹងគឺយើងមិន អាចគ្រាន់តែយកសិទ្ធជាលោកហ្នឹងទៅទូនមានញោមភ្លាម ឬក៏បងប្អូនក្នុងតកូលដោយអាងមានអ្នកខ្លួនឯងជាអ្នកបួសនឹងមិនបានទេសូម្បីអាត្មារហូតមកដល់សប្តាហ៍ថ្ងៃហ្នឹងដែលអាត្មាអាចដឹកនាំញោមបាន គឺញោមដាក់ខ្លួនគាត់ឲ្យអាត្មាដឹកនាំទេ ប្រសិនបើញោមមិនដាក់ខ្លួនក៏អាត្មាមិនហ៊ានដែរបងប្រុសអាត្មាក៏ចឹងដែរអាត្មាមិនដែលទូនមានគាត់មិនដែលនិយាយអីគាត់គឺប្រើតែមនោសញ្ចេតនា រហូតដល់ថ្ងៃមួយគាត់ថាងលោកប្អូនណាជួយប្រាប់កណាផងកណាមិនសូវដឹងអីទេនេះគឺជាពេលវេលាដែលអាត្មារងចាំណាអញ្ចឹងមុននឹងគេប្រគល់ខ្លួនឲ្យយើងដឹកនាំយើងក៏ត្រូវមានអ្វីដែលគេគិតថាជាមនុស្សមានប្រយោជន៍មែនឬមែនហ្នឹងហើយបើយើងមើលទៅវាមិនបានបែរគេផងគេស្ដាប់យើងគេមិនស្ដាប់ទេយល់ទេហ្នឹងហើយគឺត្រូវតែកសាងនៅគុណធម៌របស់ខ្លួនឯង កសាងនៅកិត្តិយសកសាងនៅស្នាដៃអ្វីអ្វីឲ្យវាមានជាផោះតាងឲ្យអឺគេទទួលស្គាល់សិនទៅ គ្រួសារយើងហ្នឹងក៏ដូចគ្នាធម្មតាទេញាតតែងតែមើងងាយយើងហើយចាស់ចាស់ជាងយើងសំបីព្រះហ្នឹងក៏ញាតមើងងាយដែរកន្លែងប្រោសញាតនោះរឿងអីណាប្រងត្រាស់ជាប្រពុតហើយហ្នឹងនៅពេលដែលចង់ទៅសំដែងធัวប្រោសញាតញាតរៀបចំឲ្យ អាសនៈអាសនៈអ៊ំមៀងមីងអីនៅខ្ពស់ទាំងអស់ឲ្យកលែងព្រះអង្គហ្នឹងនៅទៀតឃើញទេគេនៅតែមើលងាយព្រះអង្គអញ្ចឹងព្រោះគេអត់តាំងស្គាល់ព្រះអង្គនៅពេលនោះបានព្រះអង្គសម្ដែងបាដហាទៅឲ្យខ្យល់ឲ្យឡើងអញ្ចឹងទៅឲ្យភ្លៀងធ្លាក់មកអញ្ចឹងល្ងឹតពេញមេអញ្ចឹងទៅតំណក់ភ្លៀងប៉ិនអត់មានឲ្យទៅទឹកសម្ដែងបាដហាអញ្ចឹងទៅបានយឹតនឹងភ័យភ័យភ័យរត់មកស្វែងគុំព្រះអង្គអស់នឹងតាំងពីដើមមកទៅអូព្រះអង្គអស្ចារ្យមែនអីចឹងទៅ យល់យល់ថាម៉េចហ្នឹងហើយជាធម្មតាទេនឹងរឿងព្រះអង្គវាឆាប់យើងនេះដល់យូរហ្នឹងហើយយើងដល់យូរចង់ទៅដល់សំដែងរិទ្ធអីហ្នឹងទៅមិនរួចទេយើងនោះហ្នឹងហើយគឺគឺធ្វើរហូតដល់សំបីតែអាត្មានៅស្រុកអាត្មាហ្នឹងនិយាយពីអាចារ្យគណៈកម្មការវត្តអាត្មាហ្នឹងយ៉ាប់ហ៎ថានិយាយដើមគាត់បន្តិចក៏បានអាត្មាគាត់ធ្លាប់ស្ដីឲ្យដែរការអាត្មានៅនេននិយាយហៅអាត្មាសាវេអីនោះ វាវាអីចឹងណាហើយគ្រូអាត្មានឹងធ្លាប់យំទៀតណាអាចារ្យនឹងនិយាយមិនកើតទេមកគ្រូអាត្មាចង់រត់ចោលវត្តទាំងកដាលថ្ងៃត្រង់ប្រហែលដងដល់តែអាត្មារៀនបានប្រឡងឌីប្លូមជាប់អីចឹងទៅគ្រូអាត្មានឹងចាត់អាត្មាឲ្យទៅបង្រៀនវត្តអាត្មាដដែលហ្នឹងអាត្មាប្រកែកញ៉ាញហ្មងដបងយីទៅណាទៅទៅវត្តហ្នឹងមិនទៅព្រោះខ្លាចអាចារ្យណោះហ្នឹងអាអាចារ្យខ្លាចគណៈកម្មការហ្នឹង ប៉ុន្តែពេលដែលអាត្មាទៅដំបងជោគជ័យលើសពីការនឹកស្មានញាតិញោមអាត្មាមកពោធិ៍សាត់នឹងជោគជ័យយឺតតែអាត្មាទៅដំបងទៅតែមួយឆ្នាំនេះអាត្មាជោគជ័យលឿនមែនទេអានៅពោធិ៍សាត់នេះវាជាង10ឆ្នាំហើយប៉ុន្តែទៅនោះមួយឆ្នាំលទ្ធផលដែលអាត្មាទទួលបានលឿនមែនទេវត្តនឹងពីដើមឡើយ មាន លោកតែ3អង្គទេហើយប្រសក់ជើងវត្តនៅចិត្តតែ100ផ្ទះទេ ហើយនៅខាងជើងវត្តសិទ្ធចាំជ្វាទាំងអស់ចាំជ្វាធ្វើបាបលោកនោះដល់ហើយដល់អាត្មាទៅពង្រឹងអញ្ចឹងទៅហើយបើកសាលាបរៀនទៅគ្រាន់តែអ្នកចូលមកបួសហើយនឹងគេផ្ញើលោកពីនេះពីនោះមកឡើងជាង50អង្គជិត100ជិត60អង្គលោកពេញទៅវត្តប៉ុន្តែអាត្មាកែប្រែជីវភាពលោកអាត្មាឲ្យលោកសិក្សារៀនសូត្រឲ្យមានរបៀបដើរក៏មានរបៀបអីក៏មានរបៀបយប់ពីម៉ោងប៉ុណ្ណេះប៉ុណ្ណេះគឺថាឲ្យទន្ទិញធោឲ្យលឺលឺអញ្ចឹងទៅ ហើយផ្លូវចិត្តវត្តហ្នឹងមនុស្សវាចិញ្ចូលដល់ចិញ្ចូលទៅញាតិញោមគាត់ជ្រះថ្លាអីលោកវត្តនេះលឺតែទិញធัวគាត់ផ្សាយពីមាត់មួយទៅមាត់មួយបន្តិចពីនោះយោមកមកពីនោះតិចយកស្អីមកពីនេះយោនេះមកអត់ខ្វះអីចឹងកាលនៅលោក3អង្គអត់មានអីចឹងវាស្ងាត់ពេកនោះហ្នឹងហើយរហូតដល់យូរយូរទៅលោកទៅបិណ្ឌបាតខែទឹកខែអីប្របាក់ឆ្លងទឹកញាតញោមមកវងលិគុណឯងកុំទៅបិណ្ឌចាំកណាមកហើយ មួយអាទិត្យហ្នឹងប្រហែលភូមិហ្នឹងក៏ដាក់វេនមកមួយវេនមកមួយវេនមួយវេនម្នាក់ភូខ្លះពីរវេនមួយអាទិត្យជុំអញ្ចឹងមកដូចបន់រាល់ថ្ងៃពេលព្រឹកប្រគេនចហាន់ទៅគាត់រីអាភេសជ្ជៈពេលល្ងាចទៅនឹងអាគឺហើយពីខេត្តនេះពីខេត្តនោះដែលគេលើតំណឹងតតគ្នាស្រុកខ្មែរគេហៅថាធ្វើប្លង់ប្លង់ហ្នឹងគេអត់ឲ្យដឹងមុនគេយកអង្គយកអីទៅដល់មុនលោកបានស្គាល់ទៅគេទៅវិញទៅធ្វើអញ្ចឹងច្រើន ហើយនិយាយពីលោកអាចារ្យវត្តអាត្មានឹងទៀតទៅដល់ស្រាប់ទៅគាត់ស្លូតអស់លេងញាតិញោមអាត្មាចិត្តតែឆ្ងល់ដែលពីមុនគាត់ធ្លាប់កាយគាត់ធ្លាប់អីថាលោកពីណា ទៅក៏នៅមិនបានអីអីហ្នឹងឬក៏គាត់គិតថាអាត្មាជាកូនស្រុកបានគាត់ខ្ជិលឆ្លោះជាមួយក៏មិនដឹងណាប៉ុន្តែអាត្មាទៅចរិតអាត្មានឹងថឹងជាងរាល់ថ្ងៃនឹងទៀតពួកអាត្មាដឹងថាខ្លួនឯងក្មេងលេះលោះគេអត់គោរពទេអញ្ចឹងណា គឺត្រូវតែនឹងថឹងនិយាយសាច់ការ គឺគឺធ្វើខ្លួនឯងឲ្យជាមនុស្សចាស់ហើយមុននឹងអាត្មាអប់រំអាចារ្យគណៈកម្មការវត្តអាត្មាហ្នឹងអាត្មាទៅសំដែងធម៌ខាងក្រៅខាងក្រៅសិនទៅវត្តផ្សេងផ្សេងអាត្មាជួយណែនាំនៅវត្តផ្សេងផ្សេងបានសិនដល់ចឹងដំណឹងនឹងឯងលើ ដល់អាចារ្យវត្តអាត្មានឹងឯងណាដល់អាចារ្យវត្តផ្សេងផ្សេងនឹងចេះតែស្ដាប់តាមអាត្មាគោរពតាមអាត្មាចឹងទៅ ដំណឹងហ្នឹងលឺទៅដល់អាចារ្យវត្តខ្មែរនឹងឯងអញ្ចឹងគាត់ឃើញគុណសម្បត្តិយើងគាត់ខ្ជិលឆ្លោះគាត់ចម្រោបតាមមកស្រួលទៅព្រោះដឹងថាយើងធ្វើទៅវាបានប្រប្រយោជន៍ហើយមានប្រសិទ្ធភាពអញ្ចឹងថ្មឈ្នះពួកគាត់ហ្នឹងមិនមែនឈ្នះដោយថ្មស្ដីឲ្យមិនទៅកេងកាំងដាក់គាត់អីទេគឺខំធ្វើអ្វីដែលជាប្រយោជន៍ខំធ្វើអ្វីឲ្យគេមើលឃើញថាអ្វីដែលយើងដាក់ទឹកទៅហ្នឹងគឺគេធ្វើទៅបានជាជំនះបានជោគជ័យសូម្បីតែអាចារ្យវត្តផ្សេងៗគេធ្វើតាមថ្មបានតែជុំវិញហ្នឹង រឿងអីអាចារ្យរបស់ខ្លួនឯងធ្វើដូច្នេះទៅគាត់តាមដោយស្រួលសរុបមកវិញ គឺมันអាចយកភាពក្អេងក្អាងយកទៅ កំឡាគេបានទេក្នុងភាពជាលោក សង្ឃយ៉ាងនេះគឺមានតែខំធ្វើការងារខំស្នាងសាងស្នាដៃតែប៉ុនប៉ុណ្ណោះមានតែខាងរដ្ឋអំណាចទេដែលគេយកអំណាចកភ្លើងយកទៅគម្រាមយើងទៅយកអាចេបចោបានប្រយោជន៍ស្អីមែនទេ បួសយូរទៅកុំខ្លាយជាមនុស្សចេះជេរបចោណាប្រាប់ហើយនឹងមើលសក្តិខ្លះហ្នឹងយូរទៅហៅលោកក្នុងវត្តសត្តអាទាំងអស់អានេះអានោះហែងអញពេញវត្តអ្នករៀនលោករៀនជាមួយអាត្មាហ្នឹងចឹងដែរឥឡូវទីបានសាក់ធំធំទៅនិយាយពីក្នុងវត្តហ្នឹងហៅអាទាំងអស់ហើយយើងបានស្អីទៅអប់រំប្រជាជនយើងឥឡូវទៅទេអកុសលកម្មបទ10មាននិយាយពាក្យកុហកនិយាយពាក្យអាក្រក់អាក្រក់ជេហ្នឹង យើងទៅទេសនាប្រាប់គេមិនហើយយើងទេសនាចុះមួយជេរទៀតអានេះអានោះវាអន់ជាងគ្រួសារខ្លះផងណាគ្រួសារខ្លះគេមិនដែលហៅកូនអាដាច់សាច់ផងដូចញោមថ្មអីហៅកូនហៅតែឈ្មោះតទេឬក៏ហៅអាអូនមីអូនអីចឹងនឹងដែលអានេះមានងៃមានហងអីហ្នឹងគឺគាត់ដូចងាយដែលប្រើពាក្យអញ្ចឹងមិនថាលឺហើយដល់យើងបួសយូរចាស់ភាសាទៅអាពេញទៅវត្ត អាហ្នឹងមិនមែនបួសបានបុណ្យទេបួសបានតែបាបហ្នឹងឯងយល់ទេកូននេះឥឡូវបួសឲ្យកូនណេនហ្នឹងតិចទៀតផឹកផឹកទៅយូរយូរបានភាសាច្រើនទៅចាប់ផ្ដើមមើងងាយលោកណេនយូរយូរយូរយូរកិលេសកាន់តែច្រើនធ្វើសក្កិទៅអាពេញទៅវត្តហ្នឹងហើយណាបួសយូរទៅវាមិនចម្រើនបុណ្យវាចម្រើនតែបាបកុំភ្លេចខ្លួនមនុស្សយើងកុំឲ្យភ្លេចខ្លួនមិនចេះ មានបញ្ហាទេ អ្នកធ្វើវត្តធ្វើអារាមទាំងអស់ហ្នឹងក៏ដូចគ្នាចឹងដែរអ្នករៀបការគូសកលក៏ដូចគ្នាចឹងដែរបើសិនជាគោរពអាគោលការណ៍យើងជួបគ្នាដំបូងចេះទាស់គ្នាទេអាការយើងជួបគ្នាក្បែរស្ពានយើងថាបងស្រឡាញ់អូនអូនស្រឡាញ់បងនឹងគឺវាមានតែរឿងស្រឡាញ់ហ្នឹងឯងហើយចុះអាស្រឡាញ់ហ្នឹងវាបាត់តាណាទៅយូរយូរបានវាចិត្តតែកងៃកងុយដាក់គ្នានោះថាមកពីភ្លេចអារឿងដើម បើចេះសំណោះរឿងដើមមិនចេះតោះគ្នាទេមែនមែននឹងហើយនរណាក្បត់នរណាថាយើងក្បត់ខ្លួនឯងទាំងអស់ហ្នឹងដែលយើងតាំងចិត្តថាយើងមិនធ្វើអាក្រក់ចំពោះគ្នាទេដែលយើងបួសដំបងហ្នឹងយើងចង់បួសឲ្យបានបុណ្យចង់បួសធ្វើល្អចង់បួសសងគុណម៉ែឪកុំភ្លេចអាទៅហ្នឹងកុំភ្លេចទៅហ្នឹងតែភ្លេចទៅហ្នឹងខុសផ្លូវហើយ អ្នកដែលលំបាកនិយាយជាងគេក៏អ្នកបួសនោះព្រោះមានស័កយូរទៅ ធំទៅ ធំទៅយូរទៅ មានបរិស័ទគាំធัวច្រើនទៅអូនិយាយគ្នាលែងបានមកចឹងណាហ្នឹងហើយយូរទៅចេះទេសនាព្រោះបន្តិចទៅមានបរិស័ទមានអុកញ៉ាមានអីឧត្តមមាននិមឺនមានកងសីឧបត្ថម្ភទៀតអូកញ្ញាយ៉ាប់គ្មានគ្រូអាចារ្យណាបដៅអញឡើយណាមានណានិយាយបានទេ ហ្នឹងមើលលោកតោះគ្នានៅវត្តពេញអញ្ចឹងមានលោកធ្វើខុសគ្រូលោកបដៅគ្រូលោកអប់រំលោកទេទៅពឹងឯឧត្តមនេះពឹងជំទាវនេះពឹងអីនេះរហូតដល់មាន អ្នកធំខ្លះទេមកគម្រាម គ្រូហ្នឹងថាលោកឯងចង់ស៊ីក្របសណអត់សួរថាគ្រូមានសិទ្ធអីក្នុងការបដៅសិស្សទៀតឃើញទេសិស្សគេអានគេត្រូវគ្នាមួយអ្នកធំនោះហ្នឹងហើយ ចប់ហើយមួយម៉ាត់ហ្នឹងទូស៊ីគ្របសណមិនទៅណោះណោះហ្នឹងហើយអញ្ចឹងបានថាញាតិញោមហ្នឹងក៏មិនដឹងខ្លួនឯងដែរខ្លួនឯងហ្នឹងគ្រប់គ្រងតែកូនចៅក្នុងផ្ទះមិនបានទេទៅកកោកកាយរឿងលោកក្នុងវត្តទៀតជួនកាលយើងរំលោភសិទ្ធិលោកសម្បើមកកន្លែងហ្នឹងរំលោភសិទ្ធិប្រសង់ហើយពីព្រោះប្រសង់នៅវត្តមានមេកោចរបស់លោកមាន ចារិកាមានគ្រូសូត្រ សម្រាប់មើលការខុសត្រូវមានបញ្ហាអីយើងទៅពិគ្រោះជាមួយលោកជាការទុកសិទ្ធឲ្យលោកក្នុងការចាត់ចែងហើយដល់យើងយើងចេះតែលោកដៃទៅសង្គមនឹងអត់បានសុខទេយើង ថាបួសចង់បានសុខប៉ុន្តែបង្កបញ្ហាក្នុងវត្តអញ្ចឹងជាដើមអញ្ចឹងបានមែនតែនទៅលោកកលែងអាត្មាហ្នឹងបើលោកមកធម្មតាអាត្មាច្រើនទទួលតែមានឡានធំធំជូនមកអាត្មាមិនសូវទទួលទេនិយាយត្រង់ហ្មងហើយមិនដែលនិយាយកុហកទេ ហ្នឹងជាងកាលលោកដើរតៃវាយតៃវាយម្នាក់ឯងមកអញ្ចឹងទទួលលោកពួកថ្មធ្លាប់កំសត់ទៅសុំវត្តគេវាមិនបានណាប៉ុន្តែវាពិបាកដែររាល់ថ្ងៃកន្លែងវាតិចវាទទួលទាំងអស់ក៏មិនដឹងនៅណាឆ្នាំនេះបើទទួលមិនដឹងប្រហែល100អង្គអីទេនេះណាព្រោះប៉ុន្តែវាគ្មានកន្លែងអាហ្នឹងមិនមែនដោយសារមិនចង់ទេគឺថាវាគ្មានមែនហើយបើថាឃើញឡនគ្រីសើឃើញលេខស៊ីអីជូនមក អានឹងកន្លែងជាទៀតមកពីព្រោះលោកដែលមានអ្នកធំជូនមកភាកច្រើនវាមានខ្នងបាននិយាយណាមែនតើទិញជឿចុះនឹងសុខចិត្តមនុស្សធម្មតាធម្មតាទៅស្មាច្រើនអាណិតណាពីព្រោះវាអត់ខ្នងវាអត់អីប៉ុន្តែកុំថាអញ្ចឹងចាំមើលតែអញមានខ្នងអញឈប់ស្ដាប់ទៅតែហ្នឹងណាណាវាច្រើនអញ្ចឹងដែរណាច្រើនតែអញ្ចឹង នឹងអាចឹងពូជផៅយើងក៏ល្អយើងអាចធ្វើខ្លួនយើងឲ្យបានទៅជាអតិជាតិបុត្រពីនឹងទៅនៅក្មេងចឹងខំសិក្សាខំរៀនសូត្រហើយយើងមើលដូចជានៅ ក្នុងវត្តហ្នឹងក៏មានលោកល្អលោកអាក្រក់ជាធម្មតាចឹងអង្គណាដែលមានចរិតល្អចាំយើងធ្វើតាមអង្គណាដែលមានចរិតមិនល្អកុំធ្វើតាមជាធម្មតាទេកន្លែងណាក៏ដោយមិនថាអូឲ្យតំណីរត់លោកសិតល្អមែនទេវាមានលោកខូចទេតា ហើយជាអូយឲ្យទៅនៅវត្តចេតពុននៅមួយព្រះសិនល្អទេវតាអាក្រក់ចង់ងាប់នឹងហើយថាសម័យណាកន្លែងណាក៏មានលោកល្អនិងលោកអាក្រក់អញ្ចឹងហើយបានជាព្រះអង្គមិនមែនឲ្យយើងជ្រើសកន្លែងទេឲ្យយើងជ្រើសបុគ្គលនៅក្នុងមង្គលសោតមង្គលសោតថាម៉េចអសេវនាជាពាលៀនហ្នឹងកុំសែបគប់បុគ្គលពាលបណ្ឌិតាណញ្ញចសេវនាត្រូវសែបគប់បុគ្គលជាបណ្ឌ ឌិតអញ្ចឹងកន្លែងណាក៏បានដែរឲ្យតែមានបណ្ឌិតហើយកន្លែងណាក៏កុំខ្សែគប់ដែរឲ្យតែមានបុគ្គលពីលនឹងដូចវត្តចេតពុនបើព្រះអង្គថាណាមនុស្សវត្តចេតពុនល្អចុះបើលោកអាក្រក់នៅនឹងដែរនោះមិនចឹងណាណាកន្លែងមិនអាចល្អមិនល្អទេល្អគឺមនុស្សធ្វើឲ្យល្អឬមិនល្អតែប៉ុណ្ណោះអញ្ចឹងកន្លែងគ្មានឥទ្ធិពលទេ តែមនុស្សទៅមានឥទ្ធិពលជាមកលើយើងមនុស្សល្អនិងមនុស្សអាក្រក់ នឹងចឹងប៉ុណ្ណឹងចុះការសម្ដែងពធទេសនា1ម៉ោងកន្លះប៉ុណ្ណឹងសំគួរដល់នៅពេលវេលានឹងបញ្ចប់តែប៉ុណ្ណេះឯងអេវ៉ាំងអតមង្គេនវន្ទេហង្បាសបង្សង្វរន្តមង្គពន្តិយោទោសពន្ធោ តាងមៈមាបបិទ្ធលោកម្ចាស់គ្រូដ៏ចម្រើនក្នុងឱកាសបុណ្យពេលនេះឧមាសកបាតិកាទីអធិការមេសធាជាស្លាបានបូជាវត្ថុទេសនាមានទឹកប្រាក់ចំនួន301000រៀលប្រាក់មានប្រមាណប៉ុណ្ណេះខ្ញុំកាលណា ទុកដាក់ក្នុងដៃកវិយការកាត់របស់ក៏ព្រះលោកម្ចាស់គ្រូគឺលោកតកលោកអំជួយណា នឹងប្រាក់បូជាវត្ថុនឹងចងដៃនាគចាស់ណាសូមឲ្យនាគនឹងរស់ស៊ីមានបានទាំងខ្ញុំប្រកាសខ្ញុំប្រកាសណាសូមខវណាបច្ច័យ4សូមចំនួន100,000សូមក្រុមចាស់គ្រូប្រើប្រាស់បច្ច័យ4តែម្យ៉ាង យ៉ាងកញ្ញកោសលកម្មង្កានតាមពាំងកិរិយ៉ាងមមកាយេនវិជាមនសាតិតសេសុគតੰកតੰយេសន្តាอันเทเยจะสันตาอสัญญินากตังปัญญาพลังไมหังสามเป วิติตังเตนังปังปัลังเมเจียเยจัตตังทะเนเจียนันเตเวียสันสานิเวสยงสังเตโยกัมเมเยสันตาจีวันตาเอโตกามเนโยยังโตจังสังนะโมตัสสะ ភគវៈតោអរហតោសម្មាសម្ពុទ្ធាសៈនមោតាសៈភគវៈតោអរហតោសម្មាសម្ពុទ្ធាសៈនមោតាសៈភគវៈតោអរហតោសម្មាសម្ពុទ្ធាសៈពុទ្ធរតនំធម្មរតនំសង្ឃរតនំអ្នកមានមិសូម នមស្ការថ្វាយបង្គំចំពោះគុណកែវទាំង3គឺពុទ្ធរតនៈ1ធម្មរតនៈ1និងសង្ឃរតនៈ1ដោយសេចក្តីគោរពសពការទាំងពួងសូមធ្វើនៅសេចក្តីគោរពរាប់អានព្រះថេរានុថេរៈគ្រប់ព្រះអង្គចម្រើនពរញាតិញោមពុទ្ធបរិស័ទសារសាបរោះប្រុសស្រីគ្រប់គ្នាព្រះ មានលោកអ្នកចាស់ដើមទានប្រធានបុណ្យគឺបាសិកាជួនត្រប់ត្រូវជាភរិយានៃសពអឺបាសកឈឹមឈឹមកងគាត់ឈ្មោះកងអញ្ចឹងឈឹមកងសពហ្នឹងឈ្មោះឈឹមកងហ្នឹងដែលបានចែកឋានទៅអស់រយៈកាល 7ថ្ងៃអ្នកផ្ដើមបុណ្យគឺបាសិកាជួនត្រប់ត្រូវជាភរិយានៃសពលោកឈឹមគឿននិងភរិយាព្រមទាំងបុត្រលោកឈឹមសាមនសាមនសាមនគេហៅតាមនតាមនហ្នឹងអឺតាមពិតឈ្មោះសាមនសោះ ឈឹមសាមននិងភរិយាព្រមទាំងបុត្រលោកឈឹមសាមននិងភរិយាព្រមទាំងបុត្រលោកស្រីឈឹមសាខុននិងភរិនិងស្វាមីព្រមទាំងបុត្រលោកស្រីឈឹមស្រីនុចនិងស្វាមីព្រមទាំងបុត្រលោកឈឹមមករានិងភរិយាព្រមទាំងបុត្ររួមជាមួយសាច់ញាតិបងប្អូន ច្រើនទៀតបានរួបរวมគ្នាធ្វើបុណ្យគម្រប់ខួប7ថ្ងៃជាតក្ខណានុបទាន ទឹកចំពោះបាសកឈឹមកងដែលបានធ្វើកាលកិរិយា ទៅ ក្នុងជនមាយុ72ឆ្នាំនៅថ្ងៃទី6ខែ មីនាឆ្នាំ2013ម៉ោង7:50នាទីពេលព្រឹកដោយរោគៀពៀតហើយកម្មវិធីបុណ្យ7ថ្ងៃនេះប្រកធ្វើឡើង នៅថ្ងៃច័ន្ទទី11ខែមីនាឆ្នាំ2013ត្រូវនឹងថ្ងៃ14រោចខែមីឆ្នាំរោងចត្វាស័កពុទ្ធសករាជ2556 វេលាម៉ោង3រសៀលជួបជុំពុទ្ធបរិស័ទញាតិមិត្តចិត្តឆ្ងាយញាតិមិត្តចិត្តឆ្ងាយញាតិមិត្តចិត្តឆ្ងាយញាតិមិត្តចិត្តឆ្ងាយញាតិមិត្តចិត្តឆ្ងាយញាតិមិត្តចិត្តឆ្ងាយញាតិមិត្ត